អឺសុខទុក្ខយ៉ាងណាដែរបងប្អូនសុខសប្បាយទាំងអស់គ្នាជួបគ្នាជាថ្មីម្ដងទៀតទៀតណាបាទមុននឹងទៅដល់កន្លែង ធ្វើការឆ្លៀតជជែកលេងជាមួយបងប្អូនបន្តិចសិនបាទថ្ងៃនេះទៅថ្ងៃនេះគឺជាថ្ងៃចូលឆ្នាំ2023 អេថ្ងៃស្អែកទេទេណាបាទថ្ងៃនេះថ្ងៃប្រហោះបាទមិនថ្ងៃសុកទេនៅសុកខ្មែរថ្ងៃសុកពេលព្រឹកអឺអេថ្ងៃប្រហោះថ្ងៃប្រហោះពេលល្ងាចទៀតណាបាទខ្ញុំនេះប្រហោះពេលព្រឹកបាទថ្ងៃប្រហោះពេលព្រឹកស្វាគមន៍បងប្អូនទាំងអស់គ្នា អឺมันបានអានឈ្មោះទេបងប្អូនណាអឺស្វាគមន៍គ្រប់គ្នាទាំងអស់ដែលបានជើញចូលរួមហើយថ្ងៃនេះខ្ញុំកណាខ្ញុំអឺចង់និយាយអំពីបញ្ហារឿង ការបញ្ចប់សង្គ្រាម នៅក្នុងប្រទេសកម្ពុជា នៅ ថ្ងៃទី29ខែធ្នូទេណាបាទការបញ្ចប់សង្គ្រាមថ្ងៃទី9ខែធ្នូអឺមដែលហ៊ុនសែនបានរៀបចំកម្មវិធីធ្វើបន់យួនឈ្នះនៅវិមានយួនឈ្នះបាទ អាវាមានឈ្នះឈ្នះហ្នឹងគឺវាមានយួនឈ្នះទេណាបាទវាមានយួនឈ្នះចឹងទេខ្ញុំជឿថាបងប្អូននៅក្នុងប្រទេសកម្ពុជានាំគ្នាទៅប្ររពនាំគ្នាទៅប្ររពណែ កម្មវិធី នយោបាយយួនឈ្នះកាលពីមិត្តភក្តិបាញ់នៅក្នុងប្រទេសកម្ពុជានឹងប្រហែលជាបានទៅចូលរួមដែរជាមួយនឹងអឺក្រមដៃជោកុយជាណាបាទខ្ញុំខ្ញុំនៅនិយាយចឹងគឺវាមាននឹងវាមានយួនឈ្នះមិនមែនវាមានខ្មែរឈ្នះទេបើវាមានខ្មែរឈ្នះប្រហែលជាធ្វើជាស្តង់ដារខ្មែរបើ ធ្វើបែបជាស្តង់ដារបរទេសអញ្ចឹងខ្ញុំនៅតែនិយាយថាវាមានយួនឈ្នះអញ្ចឹងបាទបងប្អូនអឺអាម៉េចបានយើងហៅថាវិមាននឹងជាវិមានយួនឈ្នះពីព្រោះថ្ងៃ កំណត់ថ្ងៃបុណ្យជាតិ ថ្ងៃកំណត់នៅក្នុងកម្មវិធីបុណ្យជាតិអាថ្ងៃទី9ខែធ្នូហ្នឹងទី29សំទោសទី29ខែធ្នូហ្នឹងបងប្អូនមាននៅចងចាំឯកាលពីឆ្នាំ2019កន្លងទៅណាអឺស្ដាច់ទៅសំយួនអឺសម្ដេចសង់ទៅស្រុកយួន បន្ទាប់មកជាហេងសំរិនទៅស្រុកយួនបន្ទាប់មកហ៊ុនសែនទៅស្រុកយួនណាបងប្អូនមានតែចាំទេហើយយួនស្នើសុំឲ្យដាក់ថ្ងៃ7មករាអឺហើយថ្ងៃទី29ហើយថ្ងៃអីមួយទៀត3 3ចំណុចដែលយួនស្នើសុំទេណាបាទដែលយួនស្នើសុំណានឹងហើយ ចឹងយើងឃើញថាប្រទេសកម្ពុជាយើងក្រោមការដឹកនាំរបស់គណៈបកប្រជាជនហ្នឹងគឺវាអញ្ចឹងយើងឃើញគឺវាអញ្ចឹងហើយឥឡូវបងប្អូនដឹងណាដឹងទាំងអស់គ្នាអញ្ចឹងណាខ្ញុំមិនចាំបាច់អត្ថាធិប្បាយអីច្រើនទៀតទេណាបើបងប្អូនប្រជាពលរដ្ឋខ្មែរយល់ថា ស្រុកទេសយើងនឹងវាមិនគួរលិចលួងដល់ដំណាក់កាលហ្នឹងគួរតែពិចារណាឡើងវិញខ្ញុំមិននិយាយថាឲ្យរើបំរាស់ស្អែកខានស្អែកទេប៉ុន្តែត្រូវតែពិចារណាឡើងវិញហើយបង្កើតគំនិតនិងចំណង របស់យើងរៀងៗខ្លួនហ្នឹងជាពិសេសកូនចៅខ្មែរចំនួនក្រោយហ្នឹង យើងថាដើមចងនៃការឈ្លានពាននៃយួនឈ្លានពានប្រទេសកម្ពុជាបានជោគជ័យមិនបានជោគជ័យគឺនៅលើគណៈបកប្រជាជននឹងតែម្ដងហើយសពថ្ងៃនេះប្រជាពលរដ្ឋខ្មែរមួយចំនួនហ្នឹងគឺគ្រប់គ្រងគណៈបកប្រជាជន ដោយមិនដឹងខ្លួន ដោយមិនដឹងខ្លួនថាគណៈបកហ្នឹងវាជាកញ្ចះបំរើរបស់យួនណាយើងអត់ដឹងខ្លួនណារហូតដល់ យល់ច្រឡំថាមានអ្នកខ្លះយល់ថាបកប្រឆាំងនឹងគឺជាបកដែលសន្តិទ្ធភាពជាមួយបរទេសតាមពិតបកដែលបរទេស បង្កើតតែហ្មងអានេះមិនមែនសន្តិទ្ធភាពទេណាគេចោទយើង ថាសន្តិទ្ធភាពតសន្តិទ្ធភាពជាមួយបរទេសប៉ុន្តែអាបកប្រជាជនហ្នឹងមិនមែនសន្តិទ្ធភាពទេណាបងប្អូនអាបកហ្នឹងគឺបរទេសបង្កើតតែហ្មង គឺបរទេសបង្កើតតែហ្មង ហើយបើនិយាយពីក្បត់ជាតិអានេះ2 3ដងអានេះយកបាក់បរទេសយកមកដឹកនាំនៅក្នុងស្រុកខ្មែរសំបីតែយើងអ្នកគ្រប់គ្រងខ្មែរដែលគ្រាន់ទៅបោះឆ្នោតគ្រប់គ្រងហ្នឹងក៏អានឹងចូលរួមបំផ្លាញជាតិខ្លួនឯងដែរនិយាយចំទៅអានឹងមិនមិនមិននិយាយលេងសើចទេនិយាយរឿងមែនរឿងពិតហើយបើខ្មែរមិនគិតទេខ្មែរនឹងអស់ដីអាហ្នឹងវារឿងមានតែប៉ុណ្្នឹងទេអស់ អធិបតេយ្យអស់ភាពជាម្ចាស់ខ្មែរមានតែឈ្មោះទេណាយកទៅឈ្មោះហ្នឹងយកទៅ ជ្រះច្រំទៅយកឈ្មោះខ្មែរហ្នឹងយកទៅជ្រះច្រំទៅព្រោះតែអឺអ្នកគ្រប់គ្រងខ្មែរតែហ្មងគឺជនជាតិគេពូជសាសគេដូចលាវចឹងលាវមានឈ្មោះតាលាវទេណាលាវមានឈ្មោះតាលាវទេប៉ុន្តែអ្នកគ្រប់គ្រងលាវមិនមែនលាវទេ អាហ្នឹងយល់អញ្ចឹងអញ្ចឹងគេឲ្យយើង នៅមានឈ្មោះលាវនៅមានអីអញ្ចឹងទៅ50ឆ្នាំក្រោយទៀតគេឈប់ឲ្យយើងមានឈ្មោះកម្ពុជានឹងទៅទៀតដែរគេដោតែកាលណាគេមានអំណាចតែកាលណាយើងនឹងវាឈួតខ្មែរនឹងនាំគ្នាឈួតបោះឆ្នោតឲ្យអាអាគណៈបដិយួនបង្កើតនឹង នាំគ្នាទៅគ្រប់គ្រងវាថ្ងៃក្រោយវាបោះឆ្នោតបានច្រើនវាកែវាចង់កែក៏កែបានដែរស្រេចតែវាហើយចូលមើលខ្មែរក៏ភ្លើខ្មែរយើងមួយចំនួនវាក៏ភ្លើចេះតែទៅគ្រប់គ្រងវាអាហ្នឹងខ្ញុំនិយាយពីខ្មែរដែលទៅគ្រប់គ្រងពួកហ្នឹងណាមួយចំនួនទៀតមិននិយាយទាំងអស់ទេមួយចំនួនទៀតអ្នកខ្លះគាត់ទៅគ្រប់គ្រងគណៈបព្វជិជនអត់ដឹងខ្លួនអត់យល់ស៊ីជ្រៅបាទអត់យល់ស៊ីជ្រៅបាទមារីមារ៉ា បងសម្ដេចព្រះរាមសេរីរតនាបងប្អូនទាំងអស់គ្នាជំរាបសួរទាំងអស់គ្នាណាអត់យល់ស៊ីជម្រៅខ្ញុំនិយាយត្រង់ខ្ញុំមិនប្រកាន់ពូជសាសអីទេតែគ្រាន់តែថាខ្ញុំមិនចង់ឲ្យពូជសាសខ្មែរនឹងវាបាត់បង់នៅពេលដែលនៅនៅនៅក្នុងពេល50ឆ្នាំទៅខាងមុខទៀតនៅពេល50ឆ្នាំទៅខាងមុខទៀតខ្មែរយើងអាចបាត់បង់ ភាពជាម្ចាស់ពិតប្រកបតាមរយៈគណៈបកប្រជាជននឹងគ្មានណាទេនិយាយរួមគ្មានណាទេគណៈបកប្រជាជននឹងឯងបងប្អូនមើលសកម្មភាពយួនមកស្រុកខ្មែរទៅបងប្អូនមើលទៅអូមិនធម្មតាទេណាខ្វៀងសុនហ្វុកមកស្រុកខ្មែរហ្នឹងណា គ្រាន់តែខ្វៀងស៊ុនហ្វុកមកហ្នឹងវាដើរទៅស្រួលវាទៅស្រួលសម្ដេចព្រះសង្ឃរាជទេពវង្សវាទៅស្រួលសម្ដេចព្រះសង្ឃរាជប៊ូគ្រីអូវាដើរគ្រប់កន្លែងទាំងអស់វាទៅសួរសុខទុក្ខគ្រប់កន្លែងទាំងអស់ណាប្រធានាធិបតីមុនមុនអត់បានទៅសួរសុខទុក្ខអីចឹងទេវាណាសារនេះមកហ្នឹងគឺថាមកសួរសុខទុក្ខទាំងអស់ខ្ញុំប្រាប់ ទៅយល់អំពីនយោបាយគេ តាមរយៈគណៈបព្វជិជននឹងទៅយល់ចឹងហើយខ្មែរយើងនាំគ្នាសบายចិត្តតែពីរឿងគេឲ្យស៊ីចុកមុខតាពីហ្នឹងទៅកុំគិតអីគិតតែប៉ុណ្ណឹងទៅអាហ្នឹងខ្ញុំគ្រាន់តែមានចិត្តថាខ្លាចដូចកម្ពុជាយើងដូចកម្ពុជាក្រោមយើងខ្លាចប៉ុណ្ណឹង ព្រោះថ្ងៃនេះបន្តិចទៀតនេះ20ឆ្នាំទៀតខ្មែរយើងនៅតែឈ្មោះទេនៅតែឈ្មោះកម្ពុជានៅតែឈ្មោះខ្មែរទេប៉ុន្តែគ្រឿងក្នុងហ្នឹងត្រូវបានគេគ្រប់គ្រងគេបានគេត្រួតត្រាទាំងអស់ហ្នឹងហើយកុំចេះតែជោនោះឥឡូវនេះយើងមើលមកផ្លែតយើងមើលមកផ្លែតថាវាមិនអីទេប៉ុន្តែមិនមែនទេបងប្អូន អានឹងបានថាយើងក្នុងនាមជាខ្មែរម្នាក់ម្នាក់ខ្ញុំនៅពេលដែលខ្ញុំគិតខ្ញុំគិតទៅដល់អនាគត20ឆ្នាំទៅខាងមុខទៀតណាខ្ញុំថាខ្ញុំមានការសោកស្ដាយខ្ញុំមានការសោកស្ដាយរឿងបងប្អូននៅស្រុកគេនេះយ៉ាងណាយ៉ាងណីខ្ញុំមិនដឹងទេណានៅស្រុកក្រៅនេះបងប្អូននៅក្នុងស្រុក បងប្អូននៅក្នុងស្រុកគួរតែពិចារណាឡើងវិញទៅព្រោះអ្នកដែលទទួលផលប៉ះពាល់រងគ្រោះផ្ទាល់ហ្នឹងគឺបងប្អូននៅក្នុងស្រុកហ្នឹងណាបាទគឺបងប្អូននៅក្នុងស្រុកហ្នឹងណាហើយ ប៉ុន្តែមានបងប្អូនខ្លះគាត់មិនស្គាល់ទាំងអ្វីហៅតែជាតិអធិបតេយ្យបូណភាពអីគាត់អត់ដឹងផងគាត់មានពេលឯណាបងប្អូនគាត់មានពេលណាទៅគិតរឿងអធិបតេយ្យជាតិបូណភាពទឹកដីគាត់មានពេលណាបើគាត់រហូតដល់ហូបចុកគាត់ចង់បានផងអញ្ចឹងណាគាត់ទៅហូហូបចុកស្ទើរតែមិនចង់បានហើយគាត់មានពេលណាទៅគិតពីរឿងអឺ អធិបតេយ្យជាតិបូរណភាពទឹកដីអីហ្នឹងគឺគឺគាត់អត់អាចគិតគិតដូចដូចយើងទេចឹងទៅគាត់ចេះតែបដោយគាត់ចេះតែមិនសូវខ្វល់ខ្វាយអាណាកាន់អីកាន់ទៅហ្នឹងហើយដែលស្រុកទេសយើងវាលំអលាយដោយសារអីដោយសារអញ្ចឹងប៉ុន្តែ យើងគិតសពសពទៅទោះតែយើងខំប្រឹងម្នាក់ឯងខំប្រឹង4 10 20នាក់ក៏វាទៅអត់រួចទេទៅអត់រួចបាទអានឹងនិយាយពីរឿងពីរឿងថ្ងៃដែលថ្ងៃ29ហ្នឹងអាដែលបងប្អូនបានឃើញយួនមកធ្វើប៉ុនអីឈ្នះឈ្នះហ្នឹង ហើយខ្ញុំឃើញមានបងប្អូនខ្មែរយើងមួយចំនួន នាំគ្នាទៅលេងអាវិមានអីយួនឈ្នះហ្នឹងខ្ញុំថាអោលោកហើយលោកមើលតែខ្វះកន្លែងទៅលេងសំបីតាកន្លែងស្តូបយួនហ្នឹងក៏នាំគ្នាទៅធ្វើសការៈបូជា នៅកន្លែងហ្នឹងដែរវាចប់ហើយចប់ហើយមើលទៅនៅ ក្នុងស្រុកហ្នឹងគឺគ្មានអីទៀតទេនៅតែឡែឡែឡែឡែឡែឡែហ្នឹងទៅ អ្នកវិភាគវិភាគឡាយឡាយឡាយឡាយតែតែស្កស្កទៅអ្នកធ្វើការអង្គការចេះតែខំប្រឹងធ្វើរលុយរកាក់ខ្លួនឯងទៅសែកតិចតួចតិចតួចតិចតួចទៅអឺអ្នកដែលបកកើតគណៈបកចេះតែនាំគ្នាទៅបកកើតគណៈបកទៅបោះឆ្នោតលេងលេងលេងលេងទៅគេឲ្យលុយបោះឆ្នោតស៊ីចុកជ្រះច្រំអីតាមតាណាអញ្ចឹងទៅ ឡែឡែឡែឡែអញ្ចឹងទៅតម្រាំបើគេកំដរឆាកគេឲ្យគេមកយកប្រទេសបានស្រួលស្រួលអើឲ្យវាទៅអញ្ចឹងទៅមកតាឲ្យវាទៅតែមកអញ្ចឹងទៅនឹងជាបកាច់យកស្អីទេអាហ្នឹងឲ្យវាទៅតាមដំណើររឿងនឹងតែមកទៅបើថាធ្វើមិនចង់ធ្វើខ្មែរទេធ្វើយួនទៅអាហ្នឹងទៅអញ្ចឹងទៅ កុំគិតច្រើនពេកណោះបងប្អូនណោះគិតច្រើនពេកចិត្តអីថាធ្វើខ្មែរមិនបានទេធ្វើយួនណាបើថាធ្វើមិនយួនបើមិនធ្វើយួនទេធ្វើឆ្កែទៅក៏បានចឹងទៅអាហ្នឹងចឹងទៅអាហ្នឹងខ្ញុំគាត់ណាថាទេបាទគាត់ណាថាទេចឹងហើយបានអឺ ចំណុចនឹងមួយបងប្អូនគួរតែពិចារណាទៅព្រោះសក់នេះមិនមែនសក់ខ្ញុំម្នាក់ឯងទេសក់បងប្អូនតាបើបងប្អូនយល់ថាយល់ថានៅអញ្ចឹងវាមានសេចក្តីសុខកាយសบายចិត្តណានៅទៀតចោះបាទហ្នឹងវាអញ្ចឹងរឿងអីមួយទៀត រឿងអន្តៈយួនរឿងនយោបាយយួនហ្នឹងយើងឃើញហើយវាវា ខ្លាំងជាមួយនឹងហ៊ុនសែនហ្នឹងទៅមកនិយាយរួមនិយាយរួមគឺគណៈបកប្រជាជន គឺ ជាមូលដ្ឋាន គ្រឹះដែលនាំឲ្យគេរំលោភបំពានលើទឹកដីប្រទេសកម្ពុជាគ្មានគណៈបកណាអាក្រក់ដោយគណៈបកប្រជាជននឹងទេបងប្អូនមើល ហើយបើនិយាយពីរឿងអួតពីបណ្ឌិតនៅក្នុងគណៈបកប្រជាជនធនធានមនុស្សនៅក្នុងគណៈបកប្រជាជនអួតម៉ែអាអួតឪអាអួតប៉ុន្តែអ្នកដែលធ្វើការពិតប្រកបមានតែហ៊ុនសែនម្នាក់ឯងគឺហ៊ុនសែនចេញមកករោងការាំងកតេកតើកតេតកតើពេញឯងមកនេះអាទាំងអស់ហ្នឹងហើយ អ្នកចេះដឹងនោះមិនដឹងទៅណាទេហ៊ុនសែនចេញមកតឡប់តលិនឈួតលេលើហ៊ុនសែនដាក់ដៃចង្អោលលិចចង្អោលកើតប្រមាថកាត់ពីលមន្ត្រីរាជការខ្លួនឯងទាំងមុខទាំងក្រួយណាសឡក់សលឹងមន្ត្រីខ្លួនឯងនឹងដោយមន្ត្រីខ្លួនឯងនឹងគឺជាអ្នកមានទោស ហើយអាចរិករិកខ្ញុំបំរើខ្ញុំកញ្ជះហ្នឹងមន្ត្រីហ្នឹងគឺវាដូចអត់មានតម្លៃជាមន្ត្រីរាជការធ្វើការសម្រាប់ជាតិដូចជាមន្ត្រីនឹងធ្វើសម្រាប់តាអឺពួកហ៊ុនសែននឹងវាដូចមិនត្រូវបងប្អូនណាវាដូចជាមិនត្រូវសោះតែហ្មងហើយដល់ពេលអញ្ចឹងទៅវាធ្វើឲ្យ ធ្វើឲ្យបញ្ហាវាវាចេះតាចេះតាមានរហូតចឹងទៅដោយសារអីដោយសារយើងយើងធ្វើការមិនមែនដើម្បីប្រទេសជាតិយើងធ្វើការតម្រូវចិត្តបុគ្គលម្នាក់យើងធ្វើការតម្រូវចិត្តបុគ្គលម្នាក់ធ្វើការយកចិត្តបុគ្គលម្នាក់ហើយបើយើងធ្វើការបែបនឹងអីសួរថាតើអនាគតសពទេសយើងយើងទៅជាយ៉ាងណាឃើញទេ ហើយធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាគណៈបកប្រជាជនថាសម្បូរធនធានណាប៉ុន្តែដឹកនាំប្រទេសដូចលេងបៃលុកបៃឡអញ្ចឹងរបៀបគ្រប់គ្រងរៀបចំរដ្ឋឲ្យคล้ายទៅជារដ្ឋល្អនឹងគេក៏អត់មានក៏អត់កើតអើអង្គើអយុធធម៌ពេញស្រុកអង្គើលួចដីលក់ដីប្លន់ដី លុបបឹងលុបតលេលុបស្ទឹងលុបលុបខ្ទេចលុបខ្ទីហ្នឹងមកលុបឯងពេញអាកន្លែងណាមិនគួរលុបក៏វាលុបអាកន្លែងណាមិនគួរបំផ្លាញក៏វាបំផ្លាញណាបំផ្លាញអស់ហើយអាហ្នឹងនិយាយពីកន្លែងដែលគួរបំផ្លាញវាបំផ្លាញអស់ហើយលេងហើយសិទ្ធិបញ្ញវន្តណានោះនោះសិទ្ធិបញ្ញវន្តណាហ្នឹងហើយ អើមកពីពួកឯងនឹងដឹងអាចនឹងចូលចិត្តដឹងអាចនឹងបានថាពួកឯងនឹងវាកើតដល់នៅក្នុងអាអាចនឹងណាឯងនឹងវាសមឲ្យតែយួនអាកចោលហើយឯងនឹងនោះឯងតោះតែយួនមកអាកឯងចិនមកអាកឯងបានឯងដឹងខ្លួនគឺដូចម៉ាក់អាភ្លើណា អញអត់បញ្ហាទេអញនៅអាមេរិកមានអាណាមកអាកអញកើតទេមានតែឯងទេឯងគិតថាឯងរាល់ថ្ងៃនេះឯងរាល់ថ្ងៃនេះការពីហ៊ុនសែនណាឯងមិនទាន់ដល់វេនឯងទេអានាងឯងកំភៃគួងតែដល់វេនឯងទេមុននឹងក្រោយនោះហើយដល់វេនឯងគេអាក៏ឯងងាប់ក៏អញគ្មានទៅស្ដាយសំណោះឲ្យជាមួយពួកអាចំពោះឯងដែរយល់ហើយយល់ទេហើយខំប្រឹងទៅសេការពីវាទៅឯងហើយខំប្រឹងទៅ វាគង់តែដល់វេនទេអញហើយជឿអញទៅអើហើយមកជេរអញអញគ្មានទៅជិះចាប់ជឺក្បាលហាងៀតអីទេហើយថាអញមិនដឹងជាអាចស្អីត្រូវអញវាមិនគ្មានទៅអាចអីទេពីព្រោះអញគ្មានអាចឲ្យយួនឲ្យយួនឲ្យចិនជន់ឯងទីទៀតហ្នឹងតិចទៀតឯងចាំមើលមើលឯងកុំថាឯងនឹងមានខ្នងហ៊ុនសែនអីនោះកុំជួអាជួណា ឯងមានខ្នងអេអញការពារគណៈបព្វជិជនគេមិនធ្វើបាបអញទេឯងកុំច្រឡំអាអាប្រភ្លឺគណៈបព្វជិជនរងគ្រោះមកកណោឯងត្រូវគិតមើលផងកុំអាឡែកធ្វើឯងជូអីមកខមមិនជេរអ្នករិះគន់ហ៊ុនសែនអីតាម Facebook ហ៎ពួកអាភ្លឺឯងភ្លឺណាឯងត្រូវគិតមើលទៅ មិនអញអ្នកធ្វើបាបឯងទេគឺហ៊ុនសែនហ្នឹងឯងអ្នកធ្វើបាបពួកឯងអញទៅខ្វល់អីពួកឯងពួកឯងចង់ធ្វើអីធ្វើទៅអញមានឱកាសណាទៅធ្វើបាបឯងអញមានឱកាសណាទៅជិះជាន់ឯងមានតែឯងនោះទេហើយយល់ទេមានតែហ៊ុនសែននោះទេមានឱកាសធ្វើបាបក្រុមគ្រួសារសាច់ញាតិពួកឯងនោះបើឯងមិនចំក៏ចំសាច់ញាតិពួកឯងដែរឯងមិនជឿចំទៅណា មិនយូរទេឯងក៏គង់តែរងគ្រោះនឹងឯងក៏មកអួតមិនមែនរងគ្រោះអញទេអាហាំបែងក្បឿងវារងគ្រោះឯងនោះឯងខំផងទៅហើយឯងស្មានថាអញនឹងទៅនិយាយចឹងនឹងធ្វើឲ្យឯងឈឺចាប់មែនទេអ្នកដែលធ្វើឲ្យឯងឈឺចាប់ថ្ងៃក្រោយនឹងមិនមែនសម្ដីអញទេណាមិនមែនសម្ដីអញទេអ្នកដែលធ្វើឲ្យឯងឈឺចាប់ហ្នឹង អ្នកដែលធ្វើឲ្យឯងឈឺចាប់ពិតប្រកបគឺអ្នកដែលឯងការពាររាល់ថ្ងៃហ្នឹងឯងចាំមើលអាហ្នឹងបើឯងជាខ្មែរតែបើឯងជាអាយួនអាកតោបអាហ្នឹងរឿងផ្សេងណាព្រោះវាជាបំណងរបស់ឯងប៉ុន្តែបើឯងជាខ្មែរបើសិនឯងជាខ្មែរអ្នកដែលឈឺចាប់ពិតប្រកបគឺឯងនឹងទេមិនមែនអញទេព្រោះអញដឹងខ្លួនមុនអញត្រូវតតស៊ូឯងតើអត់ដឹងខ្ចល់អីនោះ ឲ្យតាគេឲ្យសរងប៊ីចេងមួយហ្នឹងអូឯងស្រឡាញ់គេលុះខ្សៃក៏ដូចម៉ែអាប្រភ្លើគេលួចជាតិរាប់លានណាលួចជាតិលួចជាតិបំផ្លាញជាតិឯងគិតតែងាប់ជាមួយនឹងស្រឡាញ់ងាប់ជាមួយនឹងដឹងគុណណាក៏ដូចម៉ែអាដឹងគុណខុសរឿងពួកអាដឹងគុណខុសរឿងណាណាពួកអាដឹងគុណវិនិច្ឆ័យពូជហើយនេះអាពូជអាដឹងគុណវិនិច្ឆ័យស្រុក ពូចអាឯនឹងពូចអាដឹងគុណវិន័យស្រុកតាដឹងគុណក៏ត្រូវមានរបៀបដឹងដែរមិនមែនចេះតែដឹងគុណទេទៅដឹងគុណសត្វតិរិឆានទៅដឹងគុណជនឆ្លៀនពៀនអាណាឈួតលប់សតិដោយពួកឯងហ្នឹងនាំគ្នាទៅដឹងគុណជនឆ្លៀនពៀននាំគ្នាទៅដឹងគុណអ្នកដុតផ្ទះយើងនាំគ្នាទៅដឹងគុណរឿងអញ្ចឹងអញ្ចឹងអីក៏ដូចមិនអាចចោលណា ចឹងពួកឯងត្រូវយល់អាចំណុចហ្នឹងមិនមែនឈឺចាប់អញទេឯងប្រាប់ទៅអញនេះបើទោះជាមិននិយាយយោបាយមួយថ្ងៃឬក៏មួយខែឬក៏មួយឆ្នាំអញនឹងក៏គ្មានវេទនាអីដែរអញរស់នៅស្រួលផងអញមិនចាំបាច់ចំណាយពេលវេលាចំណាយខួរក្បាលអញរាល់ថ្ងៃនឹងសើជ្រាវពីនេះពីនោះពិនិត្យមើលនេះនោះដើម្បីយកមកនិយាយប្រាប់ ឲ្យពួកឯងនឹងប្រាប់ពួកឯងនឹងគោបំណងប្រាប់ពួកឯងនឹងពួកឯងជាជនរងគ្រោះឥឡូវនេះឯងយល់ថាខ្លួនឯងនឹងមិនមែនជាជនរងគ្រោះទេឯងកំពុងអាខ្លះឯងកំពុងអាគិតថាឯងនឹងជាម្ចាស់ប្រទេសហ៎ឯងកំពុងអាគិតថាអញនឹងអញមកនៅស្រុកគេនឹងអញមិនមែនជាម្ចាស់ប្រទេសទេឯងកំពុងអាគិតថាអញនៅក្នុងស្រុកអញជាម្ចាស់ប្រទេសអញដឹងសុកអញដឹងទុកអញគ្រាន់តែប្រាប់ឯងទេអាចំណុចហ្នឹងឯងនិយាយត្រូវហើយឯងដឹងសុកឯងដឹងទុក ប៉ុន្តែទុកឯងការមកពីណាបានមកពីអញឬក៏បានមកពីមេដឹកនាំឯងអាខ្លះផ្ទះមើលពីមុខធ្លាយទៅក្រោយមើលពីក្រោយធ្លាយទៅមុខប៉ុន្តែប៉ះពាល់ហ៊ុនសែនមិនបានទេកន្ទុយមាក់អាចចំគួតណាអូប៉ះពាល់ហ៊ុនសែនសិតសិតតែណាអូអត់បានទេប៉ះពាល់សម្ដេចខ្ញុំអត់បានទេសម្ដេចមានគុណណាខ្ញុំថាកន្ទុយមាក់អាប្រភ្លឺ ពួកអបភ្លើឯងនេះបើយើងមានមេដឹកនាំល្អគិតពីយើងណាផ្ទះយើងក៏វាមិនមែនមើលពីមុខធ្លាយទៅក្រោយពីក្រោយធ្លាយមកមុខដែរណាគិតនឹងមិនមែនគេយកលុយមកឲ្យយើងទេខ្ញុំចង់និយាយមិនមែនយកលុយមកឲ្យយើងទេមេដឹកនាំនឹងចេះរកការងារឲ្យយើងចេះបង្កើតការងារឲ្យយើង ចេះរកចំណូលឲ្យយើងរកចំណូលតាមរយៈការដែលរកការងារឲ្យយើងធ្វើហើយយើង ប្រឹងប្រែងធ្វើការនឹងទៅ វាបានចំណូលវាបានចំណូលយើង អាចធ្វើផ្ទះ ធ្វើសម្បែងបានហើយឲ្យរងថ្ងៃហ្នឹងមានអ្នកខ្លះនៅ តាមជនបទហ្នឹងធ្វើតែស្រែហើយហើយហើយស្រែធ្វើទៅលក់អត់បានផលទៀតឃើញទេហើយប៉ុណ្ណឹងហើយ អត់ដឹងខ្លួនទៀតនៅការពៀពួកអាសត្វប្រមាត់ប្រមងនឹងទៀតនៅការពៀពួកអាប្រមាត់ប្រមងនឹងទៅទៀតហើយគេសំបីតាឆ្កែក៏ក៏ស៊ីបាយឆ្ងាញ់ជាងយើងដែរស៊ីបាយក៏ល្អជាងយើងដែរអាឆ្កែគេសោះហ្នឹងហើយបើស៊ីសាច់ស៊ីសាច់ល្អល្អជាងយើងទៀតណាហើយយើងខំប្រឹងស្រឡាញ់គេណាខំប្រឹងដែរឯងខំប្រឹងស្រឡាញ់គេទៅ ស្រឡាញ់ដល់ថ្នាក់ការពារធ្វើរនាំងវាំងនូនធ្វើរបងការពារឲ្យគេប្លន់ជាតិឲ្យគេលក់ជាតិទៅឯងថ្ងៃក្រោយគេលួចអ្នកដតីលែងបានគេលួចគ្នាឯងវាចាប់ដើមលួចគ្នាឯងអត់មានដឹងខ្លួនអីទោះតែសោះអត់មានដឹងខ្លួនអីទោះតែសោះចឹងបានថាកាលណាកាលណាយើង អាឡ័យតែឈួតលប់លីលាជាមួយនឹងអាមនោគមវិជ្ជាបង្វែបង្វក់ហ្នឹងណាអាហ្នឹងហើយដែលធ្វើឲ្យយើងបាត់បង់ទឹកដីបាត់បង់ផលប្រយោជន៍បាត់បង់សពបែបយ៉ាងហ្នឹងគឺដោយសារអញ្ចឹងគឺដោយសារអញ្ចឹងឯងអញ្ចឹងពួកអ្នកឯងគិតមើលទៅមែនអាឡុងអ្នករងគ្រោះទេវើយប្រាប់ឲ្យហើយទៅណាអស់លោកហ្នឹង ហើយអស់លោកទៅគិតអញ្ចេះចំណុចសំខាន់ណាអស់លោកដឹងហើយថាហ៊ុនសែនរាល់ថ្ងៃនេះហ៊ុនសែនគ្រាន់តែចង់ឲ្យបងប្អូនទៅចូលរួមលេងលបែងបោះឆ្នោតคล้ายៗជាមួយហ៊ុនសែនទេឥឡូវនឹងហ៊ុនសែនបើកច្រកបើកច្រកឲ្យទៅលេងលបែងប្រជាធិបតេយ្យคล้ายៗជាមួយគាត់ហើយបងប្អូនយើងមួយចំនួន ខ្ញុំដឹងខ្ញុំដឹងថាយើងចង់ដែលហោចណាស់ក៏យើងមានកិច្ចការងារខ្លះធ្វើអឺតស៊ូដែរបើទោះជាវាមិនបានច្រើនក៏យើងអាចតស៊ូដែរប៉ុន្តែខ្ញុំថាដំណោះស្រាយនោះវាគ្រាន់តែដើរមកជំហានគិតមកជំហានទេហើយជំហានដែលយើងដើរទៅបានមកនឹងសិតតែជាច្រកដែលគេបើកឲ្យយើងទាំងអស់គឺជាច្រកដែលគេបើកឲ្យយើង ចឹងគេបិទច្រកយើងពេលណាក៏បានដែរវាអត់ស្ថិរភាពនៅក្នុងការដើរទេហើយបើយើងចេះតែដើរសបាយជាមួយនឹងដើរអារឿងហ្នឹងឯងនៅពេលដែលយើងកំពុងតែសបាយសបាយសបាយសបាយសបាយសបាយគេបិទច្រកយើងពឹបតល់ច្រកយើងអត់ដឹងទៅណាទៀតយំទៀតយំយែកទៀតអាយើងច្រើនតែភ្លេចខ្លួនអញ្ចឹងហើយពួកអាគមនេះវាឆ្លាតណាស់ វាឆ្លាតនៅត្រង់តើវាចេះលេងខូចលបែងខូចហ្នឹងរដូវកាលហ្នឹងរដូវកាលវាបើកឃើញរដូវកាលវាបទុបថយហ៊ុនសែនចាប់ផ្ដើមបទុបថយអូគេធ្វើបកើតអិយាប័តអីបទុបថយហ៊ុនសែនចាប់ផ្ដើមបទុបថយចិត្តបោះឆ្នោតនោះចិត្តបោះឆ្នោតដើម្បីឲ្យយើងចូលទៅលេងបោះឆ្នោតជាមួយគេដើម្បីឲ្យគេស្របច្បាប់ឆ្នាំ2022 2023នោះណា គេចាប់ដើមបថយហើយគេអត់និយាយពីរឿងគណៈបកសង្គ្រោះជាតិគេអត់និយាយពីរឿងអ្នករងគ្រោះគេអត់និយាយពីរឿងអ្នកក្បត់ជាតិសន្តិទិភាពជាមួយបរទេសអីទេគេនាំគ្នាទៅគិតរឿងអីតែប្រេះតែផ្ដាស់អស់គេបើកច្រកឲ្យយើងគេគេបើកច្រកឲ្យយើងយើងចេះតែវិញទៅហើយបើកច្រកឲ្យទៅក្លើរឿងក្លើក្លើទៅតាមការនេះគេនឹងអូយនាំគ្នាសបាយសបាយទៅចេះតែទៅប៉ុន្តែខ្ញុំប្រាប់ ហ៊ុនសែនបើកច្រកឲ្យទេហ៊ុនសែនបិទពេលណាម៉ោងណាក៏បានដែរច្រកដែលយើងដើរហ្នឹងគឺអត់ស្ថិរភាពទេណាអត់ស្ថិរភាពទេពីព្រោះច្រកហ្នឹងមិនមែនជាច្រកដែលយើងវាយដើរបានណាច្រកដែលហ៊ុនសែនបើកមិនមែនជាច្រករបស់យើងហើយបើច្រកដែលយើងវាយបានណាបើកន្លែងទីតាំងដែលយើងវាយបានណា អានឹងទៅយើងចាត់ទុកថាជាទីតាំងរឹងមាំរបស់យើងហើយបើទីតាំងនឹងគឺជាទីទីតាំងដែលគេបើកច្រកឲ្យយើងណាមិនបាច់ទេបងប្អូនត្រូវដើរឲ្យប្រយ័ត្នប្រយែងដើរចុះខ្ញុំមិនហាមការដើរទេប៉ុន្តែត្រូវដើរដោយប្រយ័ត្នប្រយែងត្រូវដើរដោយប្រុងប្រយ័ត្នទី1ទី2បើអាចដើរបើអាចដើរតាមច្រកនឹងហើយ បើអាចដាក់គ្រាប់បែកដើម្បីទុកបកៃគ្រាប់បែកទុកប្រចាំថ្ងៃណាមួយវាបិទច្រកបំផ្ទុះវាឡើងបំផ្ទុះអាមាត់ច្រកដែលគេបិទហ្នឹងឲ្យវាលាយទៅអាហ្នឹងបើសិនណាជាដើរតាមដងផ្លូវហ្នឹងហើយយើងបកៃគ្រាប់បែកចោលទៅមិនមែនគ្រាប់បែកមែនទេណាបងប្អូនណាខ្ញុំនិយាយប្រៀបធៀបទេ ខ្ញុំគាត់ណាប្រៀបធៀបនៃធៀបទេមិនមែននៃក៏បែកត្រង់ត្រង់ទេព្រោះច្រកដែលខ្ញុំចង់និយាយហ្នឹងគឺមិនមែនច្រកអីទេគឺច្រកនយោបាយហើយបកាយច្រកនយោបាយបកាយក៏បែកនយោបាយដែរមិនមែនក៏បែកមែនទេទេអានឹងបញ្ជាក់ឲ្យច្បាស់កុំឲ្យពួក ACVP នឹងវាចេះតែយកទៅកាត់បន្លំអីថាឯងចង់ទៅបកាយក៏បែកស្លាប់នៅនេះអ្នកនោះអីពួកអាដៃហ្នឹងវាអត់បានទេវាបកែ បកែអារឿងកាត់យកទៅលាបពណ៌ហ្នឹងប៉ិនហ្នឹងវាគ្មានចំណេញអីទេឲ្យកាត់តែអញ្ចឹងអញ្ចឹងវាគ្មានចំណេញអីទេហើយយើងក៏ដោយទូអាកាត់អញ្ចឹងអញ្ចឹងក៏វាគ្មានចំណេញអីប្រហែលដែរនិយាយតែការពិតទៅវាចំណេញជាងបាទអញ្ចឹងយើងឲ្យតែយើងចេះតែណាមើលទៅខ្ញុំមើលទៅខ្ញុំឃើញដូចជាអត់ទេបងប្អូនហើយអត់ទេអ្នកដែលស្រឡាញ់ជាតិនឹងតិចណាខ្ញុំថាតិចណាស់ អ្នកខ្លះស្រឡាញ់ជាតិស្រឡាញ់ជាតិនៅកំថាឡើយនៅ ក្នុងប្រទេសនៅក្រៅប្រទេសក៏ដែរមានបងប្អូនខ្លះស្រឡាញ់ជាតិហ្នឹងមិនមែនស្រឡាញ់ជាតិពិតប្រាកដទេណាតិចបងប្អូនថាមានអ្នកខ្លះហ្នឹងអូស្រឡាញ់ជាតិស្នេហាជាតិមានអ្នកខ្លះរៀងអាឡេអាលើដែរចាស់ចាស់ខ្លះអីជួនណា រឿងដែលត្រូវដោះស្រាយប្រកួតប្រជែងជាមួយហ៊ុនសែនណាជួនណាអត់ប្រកួតជាមួយហ៊ុនសែនទេណាអត់ទេជួនណាណូប្រកួតតែជាមួយគ្នាឯងណាប្រកួតជាមួយគ្នាឯងអឺចូលចិត្តអឺវាយប្រហាគ្នាឯង មកប្រជែងតែជាមួយគ្នាឯងហ្នឹងណាអត់ចូលចិត្តទៅប្រកួតមួយហ៊ុនសែនទេចង់តែប្រកួតជាមួយគ្នាឯងហ្នឹងចង់តែប្រកួតជាមួយគ្នាឯងហ្នឹងអត់មានអីក្រៅពីហ្នឹងទេហើយដូចមាន ចាស់ចាស់មួយចំនួន នៅក្រៅប្រទេសអីចឹងក៏ចឹងដែរពេលខ្លះគាត់មិនដឹងធ្វើដើម្បីគាត់ខ្លះចិត្តងាប់ទៅហើយហ្នឹងណា មិនបន្សល់ទុកតម្លៃអីឲ្យអ្នកតស៊ូមតិអីនៅខាងក្រៅអីក្មេងៗចំនួនក្រោយអត់ជួចង់ជួអីធ្វើឯងខ្លួនបើអីគ្រាន់បើអីជូនណាទៅអាពួកនេះអញ្ចេះពួកនោះចេះមួយថ្ងៃមួយថ្ងៃបាន Facebook មួយនឹងហើយម្នាក់ម្នាក់មានប្រមាណអ្នកនៅខាងក្រៅនៅប្រាំងនៅអាមេរិកនៅអីហ្នឹង លេខលប់លេខលប់ប៉ភ្លីប៉ភ្លឺប៉ភ្លីភ្លឺទៅចាក់អីនេះបន្តិចទៅចាក់អីនោះទៅឆ្កៀលឯនេះបន្តិចទៅឆ្កៀលឯនោះបន្តិចអាប៉កែណាអាការដើរញុះញួងយកគេងយកផលប្រយោជន៍នោះប៉កែណាប៉កែហើយចង់ចង់ធ្វើហើយបើបកលឲ្យធ្វើធ្វើអត់ចេញធ្វើអីក៏អត់កើតណាហើយមានអាខ្លះនឹងអង្គុយតែផឹកទេប៉ណ្ណិតសិតតែ live Facebook អីសិតតែ deal គេសិតតែគេនឹងមិនកើតសំរងស៊ីនឹងមិនកើតអាគេខំប្រឹងធ្វើសងប់ខុសត្រូវបានតិចបានច្រើនគឺខំប្រឹងធ្វើសងប់ហ៎បងបងប្អូនហើយវា បានអីទេបានតែនិយាយ Facebook នឹងបានឱកាសចូលទៅក្នុង Facebook Live នឹងអង្គុយវាយតម្លៃអ្នកនយោបាយនេះ មិនល្អអ្នកនយោបាយនោះណាជាឯងគ្រប់គ្នាទាំងអស់គ្មានអាណាមួយល្អ មានអាណាមួយល្អទេណាទាំងអស់វាថាទាំងអស់ហើយដល់សរុបទៅថាអើបើបើគេមិនល្អចុះវានឹងនៅអង្គុយធ្វើស្អីទៀតតែម៉េចក៏មិនចេញទៅធ្វើនយោបាយឲ្យល្អឲ្យគេស្រឡាញ់ច្រើនទៅហឹមឲ្យគេស្រឡាញ់វាច្រើនទៅប៉ុន្តែមានអីមានអ្នកណាទៅគាំទ្រអាសម្ដីនោះបងប្អូនដល់គេអត់គាំទ្រខឹងគេ ថាគេអត់គាំទ្រខ្លួនអីណាណី ឥតគាំទ្រអីខ្ញុំថាអាណាគេទៅគាំទ្រឯងបើឯងចេញតែនិយាយមកអត់ធ្វើផងបើឯងថាគេមិនល្អចាំបាច់ទៅទៅទៅជេរគេទៅណែទៅនិយាយថាគេមិនល្អទៅអីឥឡូវចេញមកធ្វើឲ្យល្អមកបើគេយល់ថាសំរាំងស៊ីអន់គេទៅតាមឯងហើយបើឯងមានប្រជាប្រិយភាពយល់ទេចាំបាច់ចាំបាច់ចេញមកវាយប្រហារលោកសំរាំងស៊ីបើសិនណាជា ខ្ញុំប្រាប់បើសិនណា ជាឯងយល់ថាសំរងស៊ីអត់ណាហើយចេញមកធ្វើឲ្យប្រកាយយើងសំរងស៊ី ហើយមិនបាច់វាយប្រហារសំរងស៊ីទេ អ្នក ដែលគ្រប់គ្រងសំរងស៊ីនឹងប្រកាសជាទៅគ្រប់គ្រងឯងហើយព្រោះឯងល្អជាងសំរងស៊ីឥឡូវមានប្របាសអីឆ្ងល់បងប្អូនអញ្ចឹងហេតុអីបានជាគេមិនធ្វើអញ្ចឹងហេតុអីបានជាគេនិយាយតែពីរឿងលោកសំរងស៊ីប្រឆាំង មិនបានអីណាអឺប្រឆាំងបានតែជួយហ៊ុនសែនអីណានៃណា25ឆ្នាំហើយមិនអាចឈ្នះហ៊ុនសែនណាល្មមឈប់ហើយខ្ញុំថាចំ អានិយាយនឹងឯងបានប្រឆាំងឯអត់នោះអានិយាយនឹងឯងបានទៅ ប្រឆាំងនឹងហ៊ុនសែននៅនៅឯងហើយបើនៅបើពួកឯងនឹងមិនទាន់បានទៅប្រឆាំងជាមួយហ៊ុនសែនផង ហើយឯងឲ្យគេអ្នកប្រឆាំងឈប់ហើយបើអ្នកប្រឆាំងនឹងឈប់សួរតើឯងនឹងបានទៅប្រឆាំងអត់ឯងអ្នកនិយាយនឹងឯងទៅបង្កើតប្រឆាំងហើយនៅ បើគាត់ឈប់បានពីណាប្រឆាំងទៀតចឹងមានន័យថាម៉េចអាចនិយាយអត់បានការអញ្ចឹង ប្រភ្លឺចាស់និយាយអត់បានការអញ្ចឹងចេះតែនិយាយដែរចឹងបានវាមិនងាប់សម័យអពតឲ្យបាត់ទៅអេអាប្រភ្លឺអញ្ចឹងមកដល់ស្រុកគេហើយនៅតែប្រភ្លឺទៀត បងប្អូនមែនទេខ្ញុំចង់បដៅអាពួកតាតាអស់នឹងខ្លះវាមិនងាប់ពីសម័យពលពតទៅហើយទៅមកដល់នេះហើយនៅ ប្រភ្លឺឥឡូវខ្ញុំថាខ្ញុំមិនអោយអស់លោកស្រឡាញ់លោកសំរងស៊ីទេខ្ញុំមិនអោយអស់លោកស្រឡាញ់ទេអស់លោកគិតដោយងាយងាយចេះវិញអស់លោកស្អប់ហ៊ុនសែនទេអស់លោកមិនពេញចិត្តលោកសំរងស៊ីទេ ឥឡូវលោកថាអស់លោកថាអ្នកនយោបាយកាលពីមុននឹងអត់កើតអីទាំងអស់ហើយឥឡូវមើលលោកធ្វើអីឲ្យកើតតិចមើលមើលមើលមើលមើលនាំគ្នាទៅធ្វើអីឲ្យកើតតិចថាសមរស៊ីប្រឆាំង30 25ឆ្នាំហើយអត់បានអីហ៎ហើយចុះឯងនោះបានទៅប្រឆាំងបានប៉ុន្មានឆ្នាំហើយទឹកមាន Facebook ចេញមកអង្គុយនៅផ្ទះផឹកស្រាបដាឡាយបដា អាខ្លាំងអង្គុយដោះអាវឡាយចាស់ខ្លាំងអង្គុយដោះអាវឡាយបតិបតៈលលីលលើអត់ដឹងខ្ចល់អីផងហើយមានសិទ្ធអីមកបន្ទោសគេអ្នកនយោបាយតស៊ូជាមួយពួកផ្ដាច់ការនិយាយធ្វើឲ្យតែពួកផ្ដាច់ការនឹងវាមើងងាយនឹងណាហើយរស់នៅក្នុងប្រទេសប្រជាធិបតេយ្យគេងឯងដែរហើយប្រភ្លើអញ្ចឹងហើយបើចង់ទៅជួយប្រទេសជាតិយើងមានវិធីជួយច្រើនតាក្រៅតែពី ដៀលប្រមាថលោកសំរងស៊ីហ្នឹងអាមិនក៏មិនបកើតក្រុមការងារធ្វើទៅ បើថាសំរងស៊ីអន់ឯងក៏បកែឯងធ្វើទៅខ្ញុំខ្ញុំយល់ថាគាត់ខ្លាំងបានខ្ញុំគ្រប់តរគាត់ឲ្យដើរទៅជាមួយគាត់ព្រោះហ៊ុនសែនគាត់នៅលើឈ្មោះសំរងស៊ីឃើញខ្លាចរាអាចរានោមហ្នឹងតែឲ្យចូលស្រុកមិនហ៊ានចូលស្រុកផងហើយឥឡូវអួតទៅចាប់ដើមអួតទៀត អួតថាមកឲ្យចូលមកហើយដល់ពេលគេរៀបចំចូលទៅ តាំងបិទប្រទេសទៀតអួតនិយាយឈួតឈួតវិលក្បងកំប៉ុងជើងធូកអីពេញតែនេះនឹងហ៊ុនសែនឥឡូវហ្នឹងហើយជួនណា ពេលខ្លះហៅគេទៅដល់ពេលគេរៀបចំទៅបិទប្រទេសហើយអាឆ្កែបំរើរបស់ហ៊ុនសែននឹងទៅទៀតអានោះប៉កែប៉ុន្តែប៉កែខាងខូចប៉កែខាងខុសចេះតែនិយាយអត់ដឹងខុសទេ អើថាមេនឹងកូនវាដូចតែគ្នាបែវាដូចតែគ្នាណាវាឆ្កួតដូចតែគ្នាហើយដល់ពេលអត់មានសេចក្តីអេអៀនខ្វះទេពួកអានេះបាត់អង្គបាត់អស់ឥឡូវហិរិនឹងអោតប៉ះពីព្រោះក្បត់ជាតិយូរពេកធ្វើឆ្កែយួនយូរពេកហ៎បំរើយួនច្រើនពេកបាត់បង់ភាព ជាម្ចាស់បាត់បង់ហិរិនឹងអោតប៉ះដូចសត្វឆ្កែចឹងបងប្អូនសត្វឆ្កែវាឃើញអាចវាយល់ថាអានឹងវាជាចំណីដ៏ឆ្ងាញ់របស់វា វាអត់គិតថាហ្នឹងវាជាលាមកវាជារបស់មិនស្អាតរបស់សៅម៉ងឯងវាអត់គិតទេដោយពួកអាអាកញ្ចេះយួនរាល់ថ្ងៃហ្នឹងមួយចំនួនហ្នឹងរាល់ថ្ងៃហ្នឹងបងប្អូនណាវាសบายចិត្តទៅកើត នៅពេលដែលវាពាក់ផ្កាយហើយត្រូវគោរពស័កមួយស័កពីរយួនត្រូវគោរពប្រជា ប្រដ្ឋយួនហ្នឹងវាវាសบายចិត្តហឹមអាហ្នឹងអ្នកនៅ ក្នុងស្រុក ហើយបើអ្នកនៅក្រៅស្រុកវិញសម្បូរណាស់អាអ្នកចេះបងប្អូនអើយសម្បូរអ្នកចេះហើយសម្បូរអ្នកដែលតាំងខ្លួននៅកដាលអ្នកតាំងខ្លួនសំរងស៊ីក៏ខុសហ៊ុនសែនក៏ខុសអាអ្នកនយោបាយខ្មែរគ្មានអាណាត្រូវទេគ្មានអាណាត្រូវទេអូយប៉កែណាស់អាចេញមកនិយាយនឹងប៉កែតែហ្មងហើយមិនមែនក្មេងៗទេណាចាស់ចាស់មានអាក្មេងមួយណានោះនៅណានោះ អានោះដូចខ្ទើយនោះ អានោះអូអានោះកូនសិស្សអាអៀកំស្រីងសតសាតអូមិននឹងទៅស្អីវាទេហើយអាប្រព័ន្ធផ្សព្វផ្សាយនោះអូយចេះតែយកទៅយកទៅនេះហ่ะយកទៅអាគេរោស៊ីណាគេចេះតែគេចេះតែផ្សព្វផ្សាយទៅគេរោស៊ីតាមប្រព័ន្ធហ្នឹងគេចេះតែផ្សព្វផ្សាយខ្ញុំថាអោលោកឲ្យលោកខ្ញុំជាអាគិត ថាថាក្មេងចោះវាដោយអាមួយហ្នឹងវាក្មេងវាអត់ដឹងខ្យល់អីណាអាក្មេងហ្នឹងវាអត់ដឹងលះហើយហើយមាន ចាស់ចាស់មួយចំនួនហ្នឹងណាហើយខ្លួនឯងចិត្តងាប់ទៅហើយហ្នឹងអត់ធ្វើអីជាប្រយោជន៍និយាយអីជាប្រយោជន៍ទេអត់ទេប្រឹងតែអូចង់ឈ្នះគ្នាឯងចង់ឈ្នះនេះចង់ឈ្នះអ្នកនោះអូចង់ហ៎ ធ្វើអញ្ចេះបានត្រូវធ្វើអញ្ចោះបានត្រូវខ្ញុំថាអោលោកហើយហើយបើតាម៉ាក់ម៉ាក់ហ្នឹងហើយទៅទៅទៅបដូរហ៊ុនសែនអាម៉េចហើយខ្ញុំខ្ញុំប្រាប់បើតួគេនាំគ្នាលើកខ្ញុំឲ្យធ្វើមេដឹកនាំដោយលោកសំនឹងស៊ីខ្ញុំឈឺក្បាលងាប់ហើយខ្ញុំខ្ញុំអត់ធ្វើទេខ្ញុំអត់ធ្វើទេខ្ញុំធ្វើទេពេលខ្លះខ្ញុំខ្ញុំមើលពួកហ្នឹងណា ខ្ញុំខ្ញុំខុសគេខ្ញុំតែខ្ញុំមិនពេញចិត្តទេខ្ញុំអត់រាប់ទេខ្ញុំអត់ឲ្យដើរតាមជាមួយគ្នាទេព្រោះខ្ញុំយកមនុស្សអញ្ចឹងដើរតាមជាមួយថ្ងៃក្រោយវាលួចចាក់ខ្ញុំពីក្រោយខ្នងដដែលណាថ្ងៃក្រោយវាលួចចាក់ខ្ញុំដដែលណាអញ្ចឹងខ្ញុំអត់យកទេខ្ញុំដឹងបើថាដឹងថាមនុស្សនឹងអញ្ចឹងហើយខ្ញុំថាអូកែមិនបានទេអាមនុស្សហ្នឹងអ្នកខ្លះចាស់ហើយអត់ដឹងអីផងខ្ញុំមិនដើរទេហើយ តិចថាមានអីយកមកជួយជ្រោមជ្រែងខ្ញុំអីចាស់ប្រភេទអញ្ចឹងចឹងអីថ្ងៃក្រោយចង់ជួយជ្រោមជ្រែងណាក្មួយក្មួយឯងប្រឹងធ្វើទៅតាមតាពូជួយជ្រោមជ្រែងឲ្យក្មួយឯងធ្វើក៏ខ្ញុំមិនឲ្យជ្រោមជ្រែងខ្ញុំដែរអាមនុស្សចាស់អញ្ចឹងចឹងនោះព្រោះថ្ងៃនេះមួយថ្ងៃកាត់មួយថ្ងៃកោមិនដឹងថ្ងៃណាវាល្អមិនដឹងថ្ងៃណាវាអាក្រក់អាណាទៅដឹងវាបើមនុស្សមានគោលដៅមិនច្បាស់លាស់ជាតិនិយមមិនច្បាស់លាស់មនសិការមិនច្បាស់លាស់អធម្មគតិមិនច្បាស់លាស់ ចង់ទៅជួយជាតិតតែបង្កើតម្នាក់សិកាច្បាស់លាស់បង្កើតឧត្តមគតិច្បាស់លាស់ណាត្រូវតែស្រឡាញ់ជាតិច្បាស់លាស់ដូចគ្នាហើយបើជួយជាតិគ្រាន់តែជួយដើម្បីមុខមាត់គ្រាន់តែជួយដើម្បីកិត្តិយសគ្រាន់តែជួយដើម្បីអួត ថាខ្លួនគ្រាន់បើអានឹងមិនបាច់ទេមិនបាច់ទេមិនបាច់ដើរជាមួយគ្នាទេបាច់ដើរជាមួយគ្នាទេចឹងហើយបានជាគេថាពួក CPP គេសួរខ្ញុំហ្នឹង គេសួរខ្ញុំអាឡុងហើយខំប្រឹងរាល់ថ្ងៃហ្នឹងសំរងស៊ីឲ្យអីហើយខ្លះសំរងស៊ីដែលនិយាយជាមួយឯងទេសំរងស៊ីដែលតេមកសួរសុកទុកឯងដែលតសាឯងម្ដងឯងអាពួក CVP គេគេនិយាយចឹងហើយមើលសម្ដេចសម្ដេចចេះយកចិត្តទុកដាក់ជាមួយមនុស្សណាឃើញទេម៉ក់ហឺនចិត្តត្រាកែវអាមីឆារាឆារាអឺ ណាឃើញគេថាសម្ដេចសំបីតែមនុស្សញៀនម៉ាញៀនឆ្នាំឲ្យតែសរសើរសម្ដេចឃើញសម្ដេចតសើចេះលើកមកនិយាយចេះតសើចុះអាឡុងឯងលោកសំរងស៊ីដែលសរសើរអាឡុងឯងនិងបាក់ពួកអាឡុងឯងអត់ខ្ញុំថាប្រហែលជាពួកនោះវាស៊ីជូប៉ុន្តែអាឡុងអត់ស៊ីជូទេ ហើយបើលោកសំរងស៊ីបែរទៅជាធ្វើចរិតដោយហ៊ុនសែនវិញមិនបាច់និយាយគ្នាទេ ដោយសារតែសំរងស៊ីមិនទៅសើនឹងហើយបានខ្ញុំទៅតាមគាត់បើសិនណាជាសំរងស៊ីធ្វើចរិតដោយហ៊ុនសែនមកទៅសើមនុស្សពភ្លីពភ្លើនឹងចាំតែខ្ញុំទៅតាមគាត់តាទោះតែសរសើរខ្ញុំក៏ដែរមិនបាច់តែសើទេអ្នកធ្វើការជាមួយគ្នាអ្នកស្រឡាញ់ជាតិដូចគ្នាគ្រាន់តែទៅជួបមុខគ្នាចាប់ដៃគ្នាជំរាបសួរគ្នាទៅវិញរបស់អាញឹមដាក់គ្នាតែបន្តិចហ្នឹងគឺគេដឹងគេដឹងថាត្រូវយើងត្រូវធ្វើម៉េចរៀងរៀងខ្លួនហ្នឹងមិនបាច់ ចាំបាច់អីច្រើនទេណាដូចនៅឋានទេវតាអញ្ចឹងណាបើថាស្រឡាញ់គ្នាគ្រាន់តែញឹមដាក់គ្នាស្រឡាញ់គ្នាហ្មងអានឹងគឺច្បាស់លាស់ហើយជាប់និស័យជាមួយគ្នាឲ្យតែញឹមដាក់គ្នាស្រឡាញ់គ្នាជាប់និស័យជាមួយគ្នារហូតតតចយត់រៀងរៀងខ្លួនតតចយត់រៀងរៀងខ្លួន នៅឋានទេវតាខ្ញុំធ្លាប់ទៅដល់ឋានទេវតាมันលេងសើចណា មិនដូចធៀងវុធីអីគាត់អីណាថាគាត់យកកាមេរ៉ាទៅថតឋានទេវតាខ្ញុំអត់មានកាមេរ៉ាទៅថតទេប៉ុន្តែគាត់គាត់ខ្ញុំប្រាប់ថាខ្ញុំទៅដល់ឋានទេវតាណាគ្រាន់តែយើង អាញឹមដាក់គ្នាខ្វាច់បើថាប្រុសនិងស្រីអាញឹមដាក់គ្នាគឺคล้ายជាប្តីប្រពន្ធមាន កូនជាមួយគ្នាតែហ្មង បងប្អូនជឿអត់ អានឹងក្នុងឋានទេវតាឋានមួយនោះហើយបើប្រុសនិងប្រុសគាត់តែញឹមដាក់គ្នាខ្លាចជាពួកម៉ាក់មិត្តភ័ក្ដិនឹងគ្នាជាពួកម៉ាក់មិត្តភ័ក្ដិនឹងគ្នា ហើយស្គាល់ចិត្តគ្នាអត់ចាំបាច់និយាយច្រើនទេបើសិនតែមនុស្សនឹងមានចិត្តដូចគ្នាគ្រាន់តែមើលមុខហើយញឹមដាក់គ្នាគឺបានជួយប្រទេសជាតិអត់ចាំបាច់ត្រូវការសំរងស៊ីយកចិត្តទុកដាក់ជាមួយយើងហើយយើងក៏អត់ចាំបាច់ត្រូវការទៅយកចិត្តថ្លើមអីលោកប្រធានសំរងស៊ីឬលោកអីឆៃអៀងដែរ តែគ្រាន់តែថាអាការដែលសម្ដែងគោរពគ្នាទៅវិញទៅមកពេលជួបគ្នាត្រូវតែមាន ព្រោះអានឹងវាជាវាជាវាជាវប្បធម៌របស់ខ្មែរយើងឲ្យមានតូចឲ្យមានធំឲ្យមានខ្ពស់ឲ្យមានទាបវប្បធម៌ដែលយើងដូចថតដូចអីចឹងឧបមាថាយើងទៅថតជាមួយគាត់យើងស្រឡាញ់គាត់យើងមិនឲ្យតម្លៃគាត់យើងថតរបៀបយើងជា អ្នកតូចគឺយើងឲ្យតម្លៃគាត់គាត់ ក្នុងនាមគាត់អ្នក ធំ ហើយគាត់ព្យាយាមទម្លាក់ខ្លួនគាត់ឲ្យទៀតដូចយើងប៉ុន្តែយើងព្យាយាមឲ្យគាត់ខ្ពស់ជាងយើងអាហ្នឹងវាត្រូវតែចឹងវាធម្មតាទេអាហ្នឹងធម្មតាទេឲ្យតែយើងចេះប៉ុណ្ណឹងទៅបានហើយចាំបាច់គេមកទៅសើយើងចាំបាច់គេមកយកចិត្តអីប្រឹងធ្វើទៅគួរតែគេដឹងទេអើបើមិនធ្វើសោះហើយអង្គុយតែពីចំណែនគេអាហ្នឹងរឿងវាវិញចឹង ហើយអត់ធ្វើអីសោះសំរងស៊ីដើរធ្វើការរាល់តែពេលរាល់តែវេលាសំរងស៊ីដើរធ្វើ ការងាររហូតស្រាប់តែថាសំរងស៊ីនឹងបែរទៅជាធ្វើ ការបំរើហ៊ុនសែនអីណាលីសិតតែយាយចឹងចឹងម៉ាក់នឹងអីសិតតែពួកអាភ្លើភ្លើម៉ាស់នឹងអីឲ្យខ្ញុំគោរពវាមិនបងប្អូនខ្ញុំគោរពវាមិនកើតណាខ្ញុំគោរពពួកវាមិនកើតបើវានិយាយភ្លើភ្លើអីចឹង សិតតែ50អឹប25ឆ្នាំហើយអត់បានអីហើយដល់ពេលសួរទៅឲ្យគេជឿឯងអាម៉េចបើឯងអត់ធ្វើអីផងហ្នឹងសំរងស៊ីធ្វើអត់បានអីមិនធ្វើតតហ៊ុនសែននឹងឡើងឡើងវិញវាន់ហើយសំរងស៊ីអត់ធ្វើអីហើយឲ្យគេទៅជាឯងអាម៉េចបើឯងអត់ដែលធ្វើអីបានមកបៀកផងហ្នឹងហាបកើតគណៈបញ្ញោបាយក៏អត់មានទោសដោយសារធ្វើនយោបាយក៏អត់ ដើរចំណាយលុយចំណាយថវិកាធ្វើការងារនិងពេលបញ្ចុះបញ្ចោសម្រាប់ជាតិក៏អត់ហើយឯងមានសិទ្ធអីទៅបន្ទោសសំរងស៊ីអាពួកតាឯងនឹងមានមានសិទ្ធអីទៅបន្ទោសសំរងស៊ីតាសំរងស៊ីមិនកើតអានឹងអានឹងមនុស្សមួយចំនួនទូចទេខ្ញុំប៉ុន្តែខ្ញុំមិនចង់ឲ្យមនុស្សមួយចំនួនទូចនឹងវាឈួត ខ្ញុំគាត់ថាបានមកជ្រុលមកដល់ស្រុកគេហើយឲ្យគិតស្រុកទេសយើងខ្លះទៅកុំធ្វើឯងរឹកហំអីបង្កើតក្រុមបង្កើតអីហោអាចំគួតស្អីស្អីគេហើយប្រឹងណាបើថាមិនសบายចិត្តទេប្រឹងធ្វើទៅប្រឆាំងជាមួយហ៊ុនសែនដែរទៅហើយបើឯងចង់ទៅបង្កើតប្រដាប់អាវុធឯងទៅធ្វើទៅ ទៅចង់ទៅទាញលោកសំរងស៊ីឲ្យទៅបង្កើតប្រដាប់អាវុធជាមួយនឹងឯងទៅទៅឯងទៅចូលដៃជាមួយដាំឆាត់រៃទៅអឺអាដាំឆាត់រៃហ្នឹងកូនសិស្សហ៊ុនសែនអានោះបបួលតែងតែបបួលគេនឹងទៅវាយអានោះលើថាធ្វើការរដ្ឋស្អីធ្វើការពិភពលោកអីនោះហើយអាលើលើយូអាដាំឆាត់រៃហ្នឹងក្រុមវាហ្នឹងហើយលើថាមានលុយច្រើនណាស់ហើយមិនទៅផ្ដួលហ៊ុនសែននឹងការមកវាទៅផ្ដួលហ៊ុនសែនដល់ឥឡូវចិនធ្វើបាបអាមេរិកាំងហិត វាថាវាអ្នកទៅតាក់ទងអាមេរិកាំងឲ្យហិនឲ្យចិនរឹតឲ្យអាមេរិកាំងរឹតហ៊ុនសែនណាដល់ពេលចិនរឹតហ៊ុនសែនវាថាវាទៅតាក់ទងចិនពីព្រោះវាខ្ញុំថាអូអានផ្ទះបន្ទប់ពួកអានេះហើយនៅមានអ្នកជឿទៀតណានៅមានខ្មែរខ្មែរយើងជឿទៀតអូលោកអើយហើយអាសូតានេះទៅសិតតែចាស់ចាស់អើបងប្អូនសិតចាស់ចាស់ទៀតជឿអាដាមឆារីហ៎ ហើយខ្ញុំថាអាទៅជាមួយពួកអាដាមចត្រីហ្នឹងតទៅទៅពួកអានោះវាចង់បង្កើតប្រដាប់អាវុធគណៈបកសង្គ្រោះជាតិអត់ទៅបង្កើតប្រដាប់អាវុធអីទេតស៊ូមតិដោយសន្តិវិធីអត់មានបង្កើតប្រដាប់អាវុធអីទេបើឯងចង់បង្កើតប្រដាប់អាវុធទៅជាមួយអាដាមចត្រីទៅទៅធ្វើទៅធ្វើទៅចាំអញមើលផងជោគជ័យប៉ុណ្ណាមិនជោគជ័យប៉ុណ្ណាទៅទៅអានឹងនិយាយអញ្ចឹងបងប្អូនខ្ញុំអត់មានអីទេថ្ងៃនេះខ្ញុំនិយាយពីនេះពីនោះប្របាច់ប្រប៉ោចអត់ប្រយោជន៍ទេថ្ងៃនេះ ព្រោះអឺថ្ងៃនេះគេអត់ឆ្អែតអញ្ចឹងនិយាយបបាច់បបោចអត់ប្រយោជន៍ទេទៅថ្ងៃនេះអត់មានសាច់ការខ្លឹមអីទេថ្ងៃនេះអត់មានព្រឹត្តិការណ៍អីខ្លឹមទេគ្រាន់តែបបាច់បបោចអត់ប្រយោជន៍ណានិយាយខាងក្រៅរឿងបបាច់បបោចអត់ប្រយោជន៍មួយចំនួនណាណាបងប្អូនណាហ្នឹងហើយកុំឲ្យគេថាយើងរឿងក្តៅ ក្តៅនឹងវាក្តៅពេករឿងបបាច់បបោចអត់ប្រយោជន៍ខ្លះទៅបងប្អូនណាអញ្ចឹងខ្ញុំគ្រាន់តែចង់ប្រាប់ប៉ុណ្្នឹងទេ ត្រឡប់ទៅរឿងហ៊ុនសែនវិញហ៊ុនសែនណាខ្ញុំប្រាប់បងប្អូនឥឡូវនេះយួន វាឲ្យហ៊ុនសែននឹងធ្វើញ៉ាត់ដើម្បីអឺទទួលស្គាល់សមុទ្រខាងជើងនឹងសមុទ្រខាងត្បូងសុំទោសសមុទ្រខាងត្បូងនឹងគឺជាសមុទ្រគឺជាសមុទ្រអន្តរជាតិ ហើយហ៊ុនសែនក្នុងនាមប្រធានអាស៊ាននឹងយួនបានបជាហ៊ុនសែនយ៉ាងហើយហើយចាំមើលមើលហ៊ុនសែនត្រូវបានចិនធ្វើម៉េចទៀតសង្ស័យថា2022ហ្នឹងពេលដែលហ៊ុនសែនធ្វើប្រធានអាស៊ានហើយហ្នឹងមើលពេលហ៊ុនសែនដោះស្រាយជាមួយចិនមិន បាន សង្ស័យថាឲ្យកូនហ៊ុនសែនហ្នឹងហ៊ុនម៉ាណែតហ្នឹងអ្នកធ្វើការជំនួសទេសង្ស័យណាសង្ស័យហ្នឹងហើយអានឹងអញ្ចឹងអញ្ចឹង ដូចខ្ញុំនិយាយចឹងទុកឲ្យហ៊ុនសែនឲ្យយួនកិនឲ្យចិនកត់រុញហ៊ុនសែនឲ្យដល់កន្លែងហ្នឹងព្រោះហ៊ុនសែនឥឡូវកំពុងតែបន្ធូរបន្ថយឲ្យយើងយល់ថាគាត់នឹងចង់ឲ្យយើង មានការរួបរวมខ្ញុំប្រាប់ហ៊ុនសែនធ្ងន់កហើយទើបហ៊ុនសែននឹងបន្ធូរបន្ថយបរិយាកាសបងប្អូនមើលប្រមាណមួយរយៈកាលហ្នឹងហ៊ុនសែនមានចេតនាបធូរហើយឃើញទេ ហើយយើងសួរថាតើបើហ៊ុនសែនពធួយើងមិនទៅទេទៅស្អីខ្ញុំថាបើពីមុនគួរតែទៅប៉ុន្តែឥឡូវមិនបាច់ទៅទេដូចខ្ញុំនិយាយចឹងខ្ញុំជូនយោបល់ទៅលោកប្រធានសំរងស៊ីខ្ញុំថាកុំទៅខ្វល់ឲ្យហ៊ុនសែនទៅទៅទុកឲ្យយួនអ្នកកិនឲ្យចិនអ្នកសង្កត់ហ៊ុនសែន ព្រោះហ៊ុនសែនដើររកផ្លូវមរណាដោយខ្លួនឯងទេឲ្យហ៊ុនសែនរុញរុញហ៊ុនសែនយើងធ្វើនយោបាយការទូតប្រឆាំងជាមួយហ៊ុនសែនមកជន់ហើយទុកឲ្យយួនកិនឲ្យចិនសង្កត់ហ៊ុនសែនដោយពិតប្រកបតែមកឥឡូវហ៊ុនសែនចង់ ទាញយើងឲ្យទៅចិនកប់ទៅយួន សង្កត់យួនសង្កិនដូចគ្នាដាច់ខាតកុំទៅដាច់ខាតបាទសូមអរគុណសូមជម្រាបលា បាទសូមអរគុណ